នេះសួរបងម៉ាមកហើយកូនណាតាមម៉ាក់ម៉ាក់នេះកូនមិនសូវបានមកលេងម៉ាក់ទេណាលើថាម៉ាក់ឈឺហ៎អូយខ្ញុំនេះមិនបានមកលេងម៉ាក់ទេណាម៉ាក់គ្រូអីប្តីខ្ញុំនេះជាប់តែខែហើយកូនខ្ញុំនេះក៏វាឈឺនៅផ្ទះទៀតត្រូវមើលថែវានឹងណាសុំទោសម៉ាក់ផងណាម៉ាក់ណាដែលមិនបានមកលេងអើយនេះតែសុំទោសសុំពេម៉ាក់ធ្វើស្អីម៉ាក់ឯណាទៅប្រកែប្រកាន់កូនចាស់ខ្លួនឯងនោះអូយម៉ាក់ដឹង ថាកូនកូននឹងមានធរៈរវល់ក្នុងការរកស៊ីមិនដូចអ្នកខ្លះមានតែពេលទំនេរអត់ប្រយោជន៍នោះទេអើចៅចៅរបស់ម៉ាក់គេយ៉ាងម៉េចទៅហើយអូមិនអីទេម៉ាក់ចៅចៅនោះនេះមើលតែម៉ាក់ដូចជា ស្រករបស់ជាងមុនហើយមិនអត់និយាយពីម៉ាក់វិញចឹងណាម៉ាក់បានប្រទេសមកអញ្ចឹងម៉ាក់ប្រហែលជាលេងអត់សុខហើយមិនអត់នឹងហើយម្យ៉ាងដែរអឺសบายចិត្តក៏សบาย ហើយអឺហើយនឹងជ្រិញនឹងអ្នកខ្លះហ្នឹងក៏វាជ្រិញទៅមិនដឹងថាមកធ្វើស្អីទេគឺមកដើម្បីកោសេចក្តីសុខក្នុងគ្រួសារគេហ្នឹងណាពួកជ្រិញខ្លាំងអូយស្លាប់ហើយស្រស់នេះមានពុំមានពងផងណាបើជួបផ្ទះធ្វើស្អីហាប្រយ័ត្នអលលូតកូនបាត់ទៅយ៉ាងម៉េចទៅនេះមកអង្គុយទៅណាទុកខ្ញុំជួយជួយក៏បានដែរណាទៅរវើស្អីជាមួយនឹងគេនោះស្អីតែគេធ្វើអីធ្វើតែ អឺអ្នកក្រៅផ្ទះហ៎ឲ្យវាមានសុជីវធម៌ខ្លះផងទៅបើឃើញសាច់ញាតិគេនៅក្នុងផ្ទះគេមកហើយគួរតែចេញឲ្យឆ្ងាយទៅមិនចង់ឈរស្ដាប់រឿងគេណោះគ្មានជីវធម៌គ្មានដឹងខ្ចោល ងាយទៅបងគឺគឺយាយព្រឹកហើយនៅនាងស្រស់ឆ្លោះគ្នាខ្លាំងណាស់លឺលឺថាយាយព្រឹកចង់ដៃនាងស្រស់ចេញពីផ្ទះទៀតផងឆាប់ឆាប់ទៅភ្លាមទៅមិនមែនហ៎ហ្នឹងហើយអូយហេខំមកប្រាប់ណាមានឲ្យអីតំណប់ជាប់ដៃខ្លាំងហីយកអត់នេះមកដឹងហ៎យកខ្លួនឯងមកទេអ្នកកូនមិនសម្លៀកបំពាក់ទៅចោលមកអញ្ចឹងហ៎ក៏មិនបានអាណិតម៉ាក់ ដៃជាម្ដាយរបស់ឯងខ្លះទេហាទេពគ្រប់យ៉ាងគឺមកពីម៉ាក់ខ្ញុំក៏មិនចង់ដែរម៉ាក់មិនដែរឃើញប្រពន្ធខ្ញុំល្អទេហើយដេញនាងទៅបាត់ទៀតប្រទេពឯងធ្វើអញ្ចឹងមិនកើតហាឯងក៏ដឹងដែរតើថាឯងជាកូនសំណប់ចិត្តរបស់ម៉ាក់ម៉ាក់ណាខ្វល់ខ្វាយនឹងឯងច្រើនជាងគេឯងហ៊ានធ្វើបែបនេះដាក់ម៉ាក់មិនកើតហាតែឯងមើលឃើញកូនកពៀម្នាក់នោះល្អជាងម្ដាយរបស់ឯងចឹងហា ទេពគ្មានអ្នកណាល្អជាងអ្នកណាទេ ពេលវេលាបានឲ្យខ្ញុំដឹងថាមានតែប្រពន្ធខ្ញុំទេ ដែលល្អជាងគេ ខ្ញុំទៅនៅជាមួយប្រពន្ធខ្ញុំហើយឈប់សិនទេឯងទៅមិនបានទេណានេះបើឯងទៅបានអ្នកណានឹងរៀបការជាមួយនឹងគូដណ្ដឹងរបស់ឯងហ៎ឯងគិតចង់ឲ្យម៉ាក់នេះនៅរ៉ាប់រងខ្វល់ខ្វាយតែម្នាក់ឯងដោះស្រាយអញ្ចឹងហ៎គូដណ្ដឹងហ៎ខ្ញុំនេះមានគូដណ្ដឹងពីកង្កាលមិនក៏ខ្ញុំមិនដឹងគ្រប់យ៉ាងគឺមកពីបងបងជាអ្នកបញ្ចុះកស៊ីម៉ាក់អញ្ចឹងបងដោះស្រាយលើខ្លួនឯងទៅហើយបើដោះស្រាយមិនបានណាបងអូសប្តីបងទៅរៀបការជាមួយគេទៅនេះប្រទេបឯងហើយឈប់ជួលគ្នាទៀតទៅម៉ាក់ជាអ្នកទទួលគ្រប់យ៉ាងទាំងអស់នេះ កូនកុំតែចាំម៉ាអីណាម៉ាមិនអាចរស់នៅគ្មានកូនបានទេណាទេទេអត់ទេកុំតែអីទេកុំតែចាំម៉ាអីទេតែខ្ញុំទេកុំតែអីទេកុំតែចាំម៉ាកុំទេអូយប្រតាក់ប្រតាក់មក thấy cơ thì làm mà mình mà tét ai mà nó là chàng mày tay đêm đêm đêm mình mà đây này coi ai cũng lên mạng ឯងទៅក៏ឯងភ្លេចម្ដាយម្នាក់នឹងតែធ្វើគ្រប់យ៉ាងដើម្បីឯងម្នាក់ហើយក៏ឯងទុកមកចោលហើយក៏ឯងទុកមកចោលអ នៅសោយសុខជាមួយនឹងនាងនោះហើយក្រែងម៉ាក់ជាអ្នកដេញកាត់ការគេដល់ខ្លួនឯងតើហើយម៉ាក់តាក់ទងទៅរកគេធ្វើស្អីហាព្រះត្រៃនេះណាប្រទេសណាគេមិនអាចចេញពីផ្ទះទៅយូរបែបអញ្ចឹងហើយម្យ៉ាងទៀតគេទៅនៅខាងក្រៅនោះមិនដឹងថាមានសក្តីសុខឬក៏អត់ព្រោះឯណាមកជីវិតនេះប្រទេសតាំងពីតូចមកធំប៉ុណ្នេះគេមិនអាចបានទៅណាឆ្ងាយពីម៉ាក់នោះទេហើយឥឡូវនេះមិនដឹងថាការរស់នៅរបស់គេនៅបែបណានោះទេ ហើយម៉ាក់នេះម៉ាក់កុំអារម្មណ៍ច្រើនអីណាកូនរមើកូនបែបនេះគ្មានថ្ងៃរស់នៅបានសុខនោះទេណែអ្នកឯងឯងដែលបដាសាកូនប្រុសរបស់យើងទៅមែនដែរទេនឹងហាឯងឆាប់ដកបត់របស់នាងចេញព្រៀបហើយទៅស្ដោះទៅមកដល់លឿនហើយនិយាយម្ដងទៀតមកណែតាំងពីយើងចិញ្ចឹមកូនរបស់យើងមកណាតាំងពីតូចរហូតដល់ប៉ុណ្នេះដែលផ្ទាល់ដៃ ទោះបីជាយើងខឹងវាប៉ុណ្ណាក៏ដោយយើងមិនដែលមានចិត្តនិយាយនឹងដាក់បណ្ដាសាទៅលើកូនប្រុសរបស់យើងនោះទេហេតុអីក៏ឯងធ្វើអញ្ចឹងដល់បងឯងចឹងហាម៉ាក់ម៉ាក់ម៉ាក់ឲ្យខ្ញុំសុំទោសណាម៉ាក់នេះខ្ញុំឈប់និយាយអញ្ចឹងទៀតហើយណាម៉ាក់ណាម៉ាក់ម៉ាក់ប្រសាបាយសិនទៅនេះបើសិនជាម៉ាក់ឈឺបានអ្នកណាគេមើលថែយើងលេបមិនចូលនោះទេយកចេញទៅហើយម៉ាក់ទោះបីជាម៉ាក់បារម្ភនឹងប្រទេសម៉ាក់បារម្ភខ្លួនឯងសិនទៅនេះ រូបរាងកាយម៉ាក់ជាមនុស្សចាស់ណាស់ងាយនឹងឈឺម៉ាក់កុំគិតច្រើនអីក្មេងឈីមរាវវាតែប៉ុណ្ណឹងឯងគេគិតថាទៅនៅខាងក្រៅវាសនុកសុខស្រួលតែពេលណាដែលអស់អីពីក្នុងខ្លួនគេនឹងត្រឡប់មករកម៉ាក់ជាមិនខានទេណាម៉ាក់ណារាត្រីហ៎កូនជួយទៅតាមរកប្អូនផងបានអត់កូនកូនអាច ទូលប្រាប់ទៅប្តីរបស់កូនទៅឲ្យជួយតាមរកប្អូនរបស់កូនបើឲ្យម៉ាក់វិញមកផងណាកូនណាយកប្អូនយកប្អូនមកឲ្យម៉ាក់វិញទៅណារាត្រីម៉ាក់ម៉ាក់មករយៈនេះប្តីខ្ញុំក៏មិនសូវតនេទេចាំពេលណាតំនេចាំខ្ញុំឡងទៅរកណាតែឥឡូវម៉ាក់ប្រសាយបាយសិនទៅណាម៉ាក់ណា ចូលមកវិញហើយអីទេបទេបកូនមកវិញហើយអីទេបទេបទេបកាប់ពិតនេះកូនអត់បានមកផងហ្នឹងនេះខ្ញុំគិតតែម្នាក់ឯងហ្នឹង បន្តិចគាត់បានត្រឡប់មកវិញទេស្មានជីវិតរស់រវើងអង្គការមានប្របីពង្រឹង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 តែយើងវិញមកណាកូនណាមកនឹកឯងខ្លាំងណាស់ទេ ស់មកពិសាបបរហើយនេះខ្ញុំប្រញាប់ទៅធ្វើបាយធ្វើទឹកឲ្យប្តីខ្ញុំទៀតណាម៉ាក់ឃើញអត់ខ្ញុំប្រាប់ហើយតើថាឲ្យភាសាបាយភាសាទឹកទៅប្រយ័ត្នឈឺឥឡូវឈឺបបាក់អ្នកណាគឺបបាក់តកូនចៅដែលនៅក្នុងផ្ទះជាមួយហ្នឹងម៉ាក់ហើយម៉ាក់ម៉ាក់ឆាប់ពិសាទៅណាខ្ញុំមកគ្មានពេលច្រើនទេខ្ញុំប្រយ័ត្នទៅធ្វើការទៀត ណែម៉ាក់ហើយអាយមានបានដំណឹងអីពីប្អូនខ្លះអត់ណាហើយម៉ាក់បែបហ្នឹងហើយបានជាម៉ាក់ឈឺហ្នឹងណានេះកូនតាចោលហើយនៅនឹកនេះដល់ណាទៀតអាត្មានេះប្រហែលជាស្លាប់បាត់ហើយតែដឹងណែឯងកុំចេះមកថែកូនប្រុសយើងអញ្ចឹងណាកូនប្រុសយើងមិនងាយស្លាប់នោះទេឯងនេះមុននឹងនិយាយស្អីត្រូវចេះគិតខ្លះផងហើយម៉ាក់ណែបើអញ្ចឹងអាត្មានេះច្បាស់តែឃើញមុខបងហើយម៉ាក់នេះកូនប្រុសសំណប់ចិត្តធ្វើអីក៏មិនដែលខុសដែរ មិនដែលរៀងសោះណាម៉ាភាសាបបទៅណាខ្ញុំប្រញាប់ហោះអូយស្លាប់ហើយម៉ាក់នេះម៉ាក់ធ្វើស្អីហ្នឹងហេតុអីក៏កក្រិចបែបនេះម៉ាក់ក៏អស់ហេតុអីក៏ម៉ាក់មិនលេបបអស់សឹកទៅម៉ាក់អូយស្លាប់ហើយស្លាប់ហើយខ្ញុំមិនដឹងទេនេះខ្ញុំទៅផ្លាស់កៅអៅធ្វើបីទៅធ្វើការហើយម៉ាក់ភាសាខ្លួនឯងទៅខ្ញុំប្រញាប់ទៅធ្វើបាយទៅទៅកូនខ្ញុំណាម៉ាក់នៅបណ្ដាឯងសិនទៅណារីត្រី ឯងជួយផ្លាស់ស្រង់ឲ្យម៉ាក់សិនទៅម៉ាក់នោមដាក់ស្រង់ហើយម៉ាក់ចាំល្ងាចទៅណាចាំខ្ញុំផ្លាស់ឲ្យនេះបើផ្លាស់ទៅម៉ាក់នោមតដែលនាំតែខាត់ស្រង់ខាត់ពេនោះទេខ្ញុំទៅហើយអូយមិនដឹងជាស្អីទេម៉ាក់នេះអូយម៉ាក់អីម៉ាក់ទេប្រទេសមើលកូនឯណា telah delok peramak អូយស្លាប់ហើយនេះយាយនេះឲ្យនៅស្គីមស្គីមនឹងកើតទេគួរឲ្យខ្ពើមតែបើដឹងថាចាស់ទៅកក្រឹកអញ្ចឹងមិនមកនៅជាមួយនោះទេ ទេពនាងស្រស់នេះអឺតក្បាលមកហើយមែនទេបងរីត្រីខ្ញុំឮថាម៉ាក់ឈឺមែនអត់មែនហើយម៉ាក់ឈឺមានតែមានមុខមកសួរទៀតអត់ម៉ាក់ឈឺណាក៏ដោយសារតែពួកឯងដែរអេនេះនៅមានមុខជន់ផ្ទះនេះទៀតបើជុលចិត្តទៅហើយមិនតែផុតទៅហាណែបងនិយាយដូចជាជ្រុលពេកហើយអីនិយាយធម្មតាធម្មតាទៅក៏បានដែរណែមនុស្សអារម្មណ៍មិនល្អណាឲ្យនិយាយតិចតិចល្អល្អដូចជាឯងអញ្ចឹងហ៎ចេះសួរខុសរឿងនាងមេនំអាត់ទេ នេះណាបើសិនជាម៉ាក់កើតអីពួកឯងត្រូវតែទទួលខុសត្រូវព្រោះពេលដែលពិបាកណាពួកឯងមិនបានមកពិបាកជាមួយនឹងយើងនោះទេនេះក្រែងបងជាមនុស្សចំណិតរបស់ម៉ាក់អីចាំពេលដែលម៉ាក់ឈឺហេតុអីក៏និយាយបែបនេះបើសិនជាពួកខ្ញុំខុសពួកខ្ញុំជាអ្នកទទួលខុសត្រូវបើដឹងថារឿងបែបនេះស្មានតែពួកខ្ញុំចង់អីគឺដោយសារការភ្លើតភ្លើតរបស់ពួកឯងហ្នឹងណាបាទណាជប់ជុះនេះទៅតែម៉ាក់នៅឯណាបងម៉ាក់នៅក្នុងបន្ទប់ឯងចូលទៅមើលទៅទៅមើលឲ្យឃើញនៅផ្ទាល់នឹងភ្នែក ថាម៉ាក់នេះលន់ដាប់ប៉ុណ្ណាដោយសារតែកូនប្រុសសំណត់ចិត្តម្នាក់ហ្នឹងអូពីទៅមើលម៉ាក់វិញ មកវិញឯម៉ាទេពទេពទេពកូនម៉ាខ្ញុំត្រឹមជាបដោះក្រៅតែភ្នែកតែខ្ញុំជឿស្មានជីវិនរស់រវើងអង្គការមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីក្រុនផ្ដាសាយស្ទីងជីវិតប្រកបដោយភាពស្វាហាប់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 សំខាន់កុំអស់តែកូនទៅចាំម៉ាក់ហើយម៉ាក់ជប់រៀនរៀនក្នុងបំណងរបស់កូនទៀតហើយណាកូនណាម៉ាក់ចាប់ពីថ្ងៃនេះតទៅខ្ញុំមិននឹងបងទេ បន្តណាចាំម៉ាក់ទេពួកខ្ញុំនឹងនៅទីនេះរហូតណាម៉ាក់អត់ខ្ញុំសុំទោសណាម៉ាក់បែរខ្ញុំទុកម៉ាក់ចោលឲ្យលំបាកម្នាក់ឯងហើយចុះបងរាត្រីមានទៅតាមតែដែរម៉ាក់នៅអត់មិនចាំអាចទៅទេនៅតែអត់លុយទេកូនម៉ាក់ជីឲ្យអីទេអត់បានទេណាម៉ាក់ ម៉ាក់ຕົកអញ្ចឹងជំងឺគឺកាន់តែឈឺធ្ងន់ម៉ាក់កុំបារម្ភនឹងថ្លៃពេទ្យថ្លៃថ្នាំអីទុកខ្ញុំជាអ្នកចេញមែនហើយម៉ាក់អូតាហៅពេទ្យមកខ្ញុំជាអ្នកមើលថែម៉ាក់ម៉ាក់ម៉ាក់នៅមើលប្រពន្ធខ្ញុំសិនទៅណាខ្ញុំទៅតាមពេទ្យឲ្យម៉ាក់ម៉ាក់សម្ញសិនទៅចាប់ខ្ញុំផ្លាស់សរងអីម៉ាក់ ដាក់ក្នុងក្នុងបន្តិចទៅកុំនៅក្នុងបន្ទប់យូរពេកចេញមកក្រៅរកខ្យល់អាកាសខ្លះទើបមុខស្រឡះណាម៉ានេះម៉ាក់ធូបានច្រើនហើយកុំតែបានឯងមើលថែម៉ាក់នឹងណាម៉ាក់គួរតែអរគុណឯងហើយនឹងប្រពន្ធឯងហើយនេះម៉ាក់ភាសាបោទៅ អានឹងបានឆាប់ញ៉ាំថ្នាំបងអូនឲ្យបងហើយអូនទៅយកថ្នាំនៅមុខនៅក្នុងបន្ទប់ម៉ាក់មកណាមិនចាំបាច់នោះទេ ម៉ាក់មានការនិយាយជាមួយស្រស់ឯងទៅយកឆ្នាំជំនួសប្រពន្ធឯងទៅក៏បានម៉ាក់ម៉ាក់មានរឿងអីមែនទេឬមួយក៏ម៉ាក់ចង់និយាយពីរឿងថ្លៃឆ្នាំថ្លៃពេទ្យម៉ាក់កំកិតអីពួកខ្ញុំបានគិតរួចរាល់អស់ហើយអានឹងយើងមិនដែលគិតនោះទេព្រោះអីការដែលនាងមកនៅជាមួយយើងណាតាំងថ្លៃទឹកថ្លៃភ្លើងថ្លៃបាយនោះវាមិនគ្រប់គ្រាន់នឹងការចេញលុយនឹងទេ ហើយបើឯងទៅហើយឯងត្រឡប់មកវិញធ្វើស្អីមើលយើងសួរក្រែងឯងថាខ្ពើមិនជន់ផ្ទះនេះទេហ៎ណែកុំថាឃើញធ្វើល្អដាក់យើងប៉ុណ្ណឹងយើងមិនមាត់មិនកបានចិត្តណាយ៉ាងណាក៏យើងនៅមិនទទួលស្គាល់នឹងឯងធ្វើជាកូនប្រសាតដៃហ្នឹងម៉ាម៉ាគុំតបានប្រពន្ធខ្ញុំនៅទេណាកុំអីខ្ញុំក៏មិននឹកឃើញមករកម៉ាដែរប្រពន្ធខ្ញុំចិត្តមិនដាច់ពីម៉ាគេអង្វរខ្ញុំរាល់ថ្ងៃឲ្យខ្ញុំនេះ មកមើលម៉ាក់វិញណាទេពនេះឯងកាន់ជើងប្រពន្ធជើងកាន់ជើងម៉ាក់អីហ៎អឺនឹងហើយស្អីក៏វាល្អដែរម៉ាក់នេះវាមិនល្អដូចទេម៉ាក់ម៉ាក់ម៉ាក់កុំបបាស់យើងនៅចាំយកចិត្តគុណបុណ្យប្រពន្ធឯងហ្នឹងទៅបងបដៅគាត់សិនទៅនេះប្រហែលជាម៉ាក់គាត់ឈឺគាត់អារម្មណ៍មិនល្អទេ ចាំពេលណាដែលគាត់បានស្ងប់ចាំតែនិយាយជាមួយគាត់ក៏បានដែរកុំខឹងម៉ាក់អីណាចាំមានការអីនិយាយជាមួយម៉ាក់ក៏ឆាប់និយាយមកអាម៉ាក់បានគេងព្រោះថ្ងៃនេះមានអារម្មណ៍មិនសូវល្អនោះទេ ព្រោះមានមនុស្សធ្វើឲ្យខុសចិត្តគឺខ្ញុំចង់និយាយពីរឿងប្រពន្ធខ្ញុំនឹងម៉ាក់ល្ងាចមិញម៉ាក់និយាយតែអស្រស់ដូចជាជ្រុលពេកហើយ ស្រង គេមានចិត្តមកមើលម៉ាក់ណាកាន់ជឿប្រពន្ធឯងខ្លាំងណាស់ណោះខ្លាចប្រពន្ធអន់ចិត្តហើយចូលមានកចាស់ម្នាក់នេះអត់ចេះអន់ចិត្តទេហ៎មិនមែនចឹងទេម៉ាក់ខ្ញុំគ្រាន់តែចង់ឲ្យម៉ាក់នេះបើកចិត្តទៅលាយទទួលយកប្រពន្ធខ្ញុំខ្លះផងខ្ញុំមិនមែនមកនិយាយរករឿងឲ្យតែម៉ាក់ខឹងបែបហ្នឹងទេម៉ាក់និងប្រពន្ធខ្ញុំស្រឡាញ់តែគ្នាហ្នឹងបើស្រឡាញ់ដូចគ្នា មិនក៏ឯងនេះទៅនៅជាមួយប្រពន្ធចោលមកឲ្យនៅលើផ្ទះនេះតែម្នាក់ឯងក៏ប៉ុន្តែដូចជាមិនបាច់និយាយធ្វើស្អីទេនឹងគ្រាន់តែប៉ុណ្ណឹងមើលឃើញដែរថាឯងនេះងប់ងល់នឹងប្រពន្ធឯងខ្លាំងប៉ុណ្ណា រហូតដល់ងើបក្បាលមនុស្សដូចគេណាទេមកយករឿងមកនិយាយទៀតហើយកន្លងផុតទៅច្រើនខែណាម៉ាក់ហេតុអីក៏មិនបោះបង់វាចោលទៅម៉ាក់ម៉ាក់បោះវាចោលទៅណា ម៉ាក់នឹងដឹងថាប្រពន្ធខ្ញុំនេះល្អប៉ុណ្ណាហើយយ៉ាងណាក៏ដោយក៏គ្មាននរណាម្នាក់ល្អជាងរាត្រីដែរម៉ាក់អាចង់ឲ្យកូននេះយកគំរូបងប្រុសរបស់ឯងខ្លះទៅថាគេនេះមានប្រពន្ធល្អប៉ុណ្ណាម៉ាក់តែតាំងពីខ្ញុំមកនេះខ្ញុំមិនដែលឃើញពួកគាត់មកសួរសុខទុក្ខម៉ាក់ម្ដងណាទេណាអើយណែពួកគេរវល់គេមិនមែនមានពេលតនេអីដូចប្រពន្ធឯងអញ្ចឹងនោះទេណែកាលពីម៉ាក់ឈឺហើយឯងមិននៅនោះ កុំតែបានពួកគេមកមើលម៉ាក់ទេណាកុំអីនោះម៉ាក់អានឹងខ្លាចទៅជាខ្មោចស្អុយរលួយនៅលើផ្ទះនេះហើយបានហើយម៉ាក់ខ្ញុំនិយាយស្អីក៏ម៉ាក់ស្ដាប់មិនចូលដែរអញ្ចឹងម៉ាក់សម្រាប់តាមសិបួរចុះណាចាំព្រឹកណាម៉ាក់ខ្ញុំនឹងមកមើលម៉ាក់ទៀតមិនគិតគេងកំដរម៉ាក់មកយកពីអីទេហ៎ប្រទេសម៉េចចោលប្រពន្ធមកយកអត់បានទេហ៎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 សុំទោសម៉ាក់ផងណាម៉ាក់ណាដែលមិនបានមកលេងអើយនេះតែសុំទោសសុំពេម៉ាក់ធ្វើស្អីម៉ាក់ឯណាទៅប្រកែប្រកាន់កូនចៅខ្លួនឯងនោះអើយម៉ាក់ដឹងថាកូនកូននឹងមានទរៈរវល់ក្នុងការរកស៊ីមិនដូចអ្នកខ្លះមានតែពេលទំនេរអត់ប្រយោជន៍នោះទេអើចៅចៅរបស់ម៉ាក់គេយ៉ាងមកទៅហើយអូមិនអីទេម៉ាក់ចៅចៅនោះនេះមើលតែម៉ាក់ដូចជាស្រករបស់ជាងមុនហើយមិនអត់ណានិយាយពីម៉ាក់វិញចឹងណាម៉ាក់បានប្រទេសមកអញ្ចឹង ម៉ាក់ប្រហែលជាលេងអត់សុខហើយមែនអត់នឹងហើយម្យ៉ាងដែរអឺសบายចិត្តក៏សบายហើយអឺហើយនឹងជ្រិញនឹងអ្នកខ្លះហ្នឹងក៏វាជ្រិញទៅមិនដឹងថាមកធ្វើស្អីទេគឺមកដើម្បីកោសេចក្តីសុខក្នុងគ្រួសារគេហ្នឹងណាពួកជ្រិញខ្លាំងអូយស្លាប់ហើយស្រស់ នេះមានពុះមានពងផងណាបើជួបផ្ទះធ្វើស្អីហាប្រយ័ត្នឥឡូវនោះកូនបាត់ទៅយ៉ាងម៉េចទៅនេះមកអង្គុយទៅណាទុកខ្ញុំជួយជួយក៏បានដែរណាទៅទៅធ្វើស្អីជាមួយនឹងគេនោះសាច់តែគេធ្វើអីធ្វើទៅតាម៉ាអឺអ្នកក្រៅផ្ទះហ៎ឲ្យវាមានសជីវធម៌ខ្លះផងទៅបើឃើញសាច់ញាតគេនៅក្នុងផ្ទះគេមកហើយគួរតែចេញឲ្យឆ្ងាយទៅមិនចង់ឈរស្ដាប់រឿងគេណោះ គ្មានជីវធម៌គ្មានដឹងខ្ចោលឯងមិនកុំទៅរវីរវល់ខ្វល់ខ្វាយជាមួយមីនឹងពេក នេះមើលនិយាយជាមួយម៉ាក់ទៅបានជាគ្នា ព្រោះម៉ាក់នេះណាហើយបាត់ឯងឡើងយូរម៉ាក់ណាត់អើហើយបានអីមកខ្លះហ្នឹងកូននេះម៉ាក់គឺមានផ្លែក្រូចហើយនឹងស្វាយទុំលឹងម៉ាក់ថាឈឺនោះពេលចង់ពិសាទៅពេញមួយថ្ងៃនោះណាម៉ាក់អូយកូនណាទៅខំប្រឹងទិញមកធ្វើស្អីនាំតែអស់លុយទេនេះទុកលុយនោះឲ្យចៅចៅគេរៀនសូត្រទៅណាមិនអីទេម៉ាក់អូយនេះស្វាយខុសរដូវទៀតហើយជួយណានេះម៉ាក់ម៉ាក់អា គឺកូនណាមានរឿងចង់រំខានម៉ាក់បន្តិចគឺប្តីខ្ញុំនេះគេទៅខេតដើម្បីរកស៊ីប្រដាក់ទុនកោកចេដីទៅចង់ខ្ចីលុយម៉ាក់20លានសិនណាម៉ាក់ណា20លានណាចាអូយទីត្រីអ្នកកូនទៅរកស៊ីស្អីក៏លុយច្រើនម្លឹងម្លឹងហ្នឹងណាគឺវាច្រើនប៉ាត់មែនហើយណាម៉ាក់តែខ្ញុំនេះចាំបាច់ប៉ាត់មែនហើយពីមុនមកនេះខ្ញុំក៏មិនដែលខ្ចីលុយម៉ាក់ដែរមែនអត់ម៉ាក់ ពេលនេះកូនមានលុយខ្លះហើយតែចង់ខ្ចីលុយមកខ្លះបន្ថែមទៀតដើម្បីបង្គ្រប់ណាម៉ាក់ម៉ាក់ជួយកូនបន្តិចទៅណាម៉ាក់ណាគឺអឺហើយត្រីអានេះណាលុយច្រើនម្លឹងម្លឹងម៉ាក់ទៅរកពីណាមកបានព្រោះថារត់ថ្ងៃនេះគឺម៉ាក់គ្មានលុយសេសសល់ជាប់នឹងខ្លួនច្រើនអញ្ចឹងទេអស់ឥឡូវនិយាយចុះម៉ាក់ម៉ាក់ដាក់ថ្លង់ដែលទុកធ្វើគេនោះយកទៅប្រចាំឲ្យខ្ញុំសិនទៅណាម៉ាក់ណាម៉ាក់ ម៉ាក់ខ្ញុំចាំបាច់បិទមែនណាម៉ាក់ណាគឺកូននេះខ្ចីម៉ាក់តាពីរបីថ្ងៃទេម៉ាក់ណាពេលដែលខ្ញុំប្រវល់លុយឲ្យគេហើយខ្ញុំនឹងសេរីលុយឲ្យម៉ាក់វិញភ្លាមភ្លាមតែម្ដងម៉ាក់នេះម៉ាក់មិនຕົកចិត្តកូនហើយនឹងប្តីមែនអត់ ង់មកប្លន់ទ្រព្យសម្បត្តិយើងតាមមែនអីទេនឹងហាឆាប់ចេញទៅវិញភ្លាមទេអូយម៉ាក់ខ្ញុំមិនមកប្លន់អីទេប្លង់របស់ម៉ាក់នេះមុនក្រោយក៏ចៃប្រៃខ្ញុំដដែលហ្នឹងហើយបើឯងគិតអញ្ចឹងដដែលឯងចូលមកធ្វើស្អីឆាប់ចេញត្រឡប់ទៅវិញទៅម៉ាក់គឺខ្ញុំចង់សួរម៉ាក់បន្តិចនេះម៉ាក់សម្រេចចិត្តច្បាស់ហើយថាឲ្យបងនេត្រីនោះម៉ាក់មានបានសួរគាត់ច្បាស់លាស់អត់ហើយចុះវិស័យការស្អីឯងដែរហ៎នេះគឺជាទ្រព្យសម្បត្តិរបស់យើង ចង់យើងបកលឲ្យអ្នកណាក៏ស្រេចចិត្តរបស់យើងឯងមានសិទ្ធអីមកលូកលាន់ហ្នឹងហ៎ខ្លងដីគេម៉ែអើនឹងឯងយកមកទុកហ្នឹងហីបានតែចេះដឹងខុសរឿងអញ្ចឹងម៉ែម៉ែអើខ្ញុំមិនបានទុកខ្លាំងនៅហ្នឹងទេប៉ុន្តែគ្រាន់តែបារម្ភបាច់បារម្ភអីពីយើងនោះទេអរគុណឯងច្រើនហើយដែលបារម្ភនោះណ៎ទៅបារម្ភពីគុំស្ពៃគុំបន្លែរបស់ឯងនឹងវិញទៅវាល្អជាងសម្រាប់យើងណា គឺយើងទុកចិត្តរាត្រីជាងគេ បានតែយើងនេះ ឲ្យលុយកាក់ទៅគេកាន់កាប់នោះពីព្រោះគេណាមិនមែនដូចនឹងឯងធ្វើឲ្យយើងខកចិត្តនោះទេចេះដឹងខុសរឿងខ្ញុំមិនបានចេះដឹងអីទេម៉ាក់ប៉ុន្តែខ្ញុំធ្លាប់ជួបខ្ញុំធ្លាប់ឃើញម៉ែឪនៅពេលណាដែលប្រកូនគេមរតកឲ្យកូនមុននោះប្រកាសជាត្រូវកូនតតចាស់ហើយព្រោះខ្ញុំបានជួបតើគឺសាច់ញាតិខ្ញុំនឹងហ្មងណាម៉ាក់ក្រែអែប្រាប់ខ្ញុំថាអាចគ្មានសាច់ញាតិអីហើយចុះឥឡូវនេះមានសាច់ញាតិចេញពីណាទៀតអីសាច់ញាតិកាន់មិនតន់ស្លាប់តែឥឡូវនេះស្លាប់អស់ហើយ ណែមកពីសាច់ញាតិឯងនឹងវាល្ងងវាអកតេអញ្ចឹងហើយវាធ្វើបានតែប៉ុណ្ណឹងតែ សម្រាប់កូនរបស់យើងណាគឺពួកគេរៀនបានខ្ពង់ខ្ពស់ខ្លាំងណាស់គេមិនធ្វើជាមនុស្សដែលមានចិត្តទូរយុសនោះទេថ្ងៃក្រោយណាយើងប្រាប់ទៅហើយកុំសូវចេះមកបដៅក្បាលយើងពេកពីព្រោះអីយើងកាត់ឃើញពលឺប្រាក់អាទិត្យមុនឯងអញ្ចឹងរឿងប៉ិនប៉ុណ្ណឹងយើងដឹងថាត្រូវធ្វើយ៉ាងម៉េចហើយម៉ែឆាប់ចេញត្រឡប់ទៅវិញទៅឥឡូវណាបើឯងមិនចេញទេយើងចេញ នេះកូនប្លង់ដីនេះណាកូនយកទៅទុកដាក់ទៅណាកូនយកទៅបណ្ដាក់ទុនទៅណាឲ្យទៅប្តីរបស់កូនឯងនេះបណ្ដាក់ទុនរកស៊ីស្អីគេនឹងទៅណែ សូមកម្មាតូនណាអ្នកម៉ាក់ដែលកូនធ្វើឲ្យអ្នកម៉ាក់នេះពិបាកចិត្តមកស្ដីបណ្ដៅកូនបែបនេះម៉ាក់នេះប្រហែលជាបលានៅក្នុងកែវប្រិយរបស់ឯងហើយនៅក្នុងផ្ទះជាមួយគ្នាប៉ុន្តែណាមិនដែលធ្វើឲ្យម៉ាក់នៅសំណុកចិត្តនោះទេម៉ាក់ចេញក៏បានអេនាងឯងគឺជាមេអុចអាទៅចាក់រកកូនប្រុសយើងពីរឿងយើងនេះឲ្យប្លង់ដីទៅរីត្រីប្រចាំតែត្រូវតែទេហ៎ណែសុភ្លាមណាអត់ទេម៉ែសុភ្លាម យកទៅមិនក្បាលរឹកអូអូអូយស្រោស្រោស្រោខ្ញុំដឹងទូខ្ញុំធ្វើល្អនៅតែសាប់ដូចទឹកភ្លៀងទង្វើខ្ញុំគ្មាន រូបរាងឲ្យគ្រប់គ្នាឃើញល្អទេ ភាពគ្រប់គ្នាសំឡឹងកែវភ្នែកខ្ញុំប្រាប់ថាទេរុញកាយវិការចងក្បែរឆ្ងាយក្រៅកែវភ្នែកធ្វើល្អបាយជាទឹកភ្នែក